ខ្មោចហ្នឹងក៏វាជាអមនុស្សបើវាខ្មោចហ្នឹងវាមានបាបកាលវិរោះនៅជាមនុស្សវាមានបាបដល់វាស្លាប់ទៅអាវិញ្ញាណហ្នឹងវាដាច់ខ្យល់ចេញពីខ្លួនមនុស្សហ្នឹងទៅវាលែងមានដង្ហើមពីមនុស្សហ្នឹងទៅវាចេញមកវាទៅតោងអ្នកដតីយ៉ាងណាជំរាបសួរព្រះអង្គជំវិញគេថា5000ព្រះភាសាផែនដីនៅលេរលត់យ៉ាងមិនដែរព្រះអង្គយើងជាការពិតទេឬក៏ជាជាដំណើរតតគ្នាមកទេព្រះអង្គដែរនេះមិនមែនទេបងប្អូនជាពិសេស គេឆ្ងល់ណាបាទមិនមានមានតែលោកតាលោកយាយខ្លះគាត់ឆ្ងល់ទេតិចទៀតផែនដីលាយហើយអីជាដើមមិនមែនទេមិនមែនអឺមិនមែនផែនដីលាយនៅគ្រប់5000ព្រះភាសាទេណាគឺថានៅទីនេះគឺព្រះសិអាត្រាស់ដឹងឥឡូវលោកនៅជាខ្សាត់ទេណាយល់ទេតែនៅលើចុះមកពីឋានសួគ៌មក មកសោយផ្កានេះប្រែកាឡាជាផ្កានេះហើយ5អង្គានឹង5 5ថាតើបើនិយាយសាមញ្ញគេហៅ5នាក់5នាក់ណានិយាយ5នាក់យើងមកដល់ស្រួលស្ដាប់នៅដល់ដល់5ផ្កាអាហ្នឹងពិបាកគេពិបាកយល់ណាដល់5ផ្កាគេថាចុះផ្កាណាថា5ដល់នេះ5ផ្កាហ្នឹងគឺជា5នាក់ហើយរូប5រូបអញ្ចឹងទៅបាន5រូបហ្នឹង ដល់កើតមកជានៅទូលជាតិកើតមកជាស្ដេចណាជាពរាជាលើភពផែនដីណាបានបានមកជាស្ដេចចក្រពត្តិអញ្ចឹងណាក្រុងរាជភពផែនដីហើយគ្រប់គ្រងប្រជារាស្ត្រនឹងធ្វើបុណ្យធ្វើទានទៅបានសាងបុណ្យបារមីនឹងទៅកើតឋានសួគ៌ឋានអីទៀតច្រើនកាលហើយមិនមែនផែនដីទៅអឺឆេះ កាត់ចេះអីនៅក្នុងពេលគ្រប់5000ព្រះភាសានេះទេហើយដល់ព្រះសិអាបាន ត្រាស់ដឹងហើយឥឡូវនេះគ្រាន់តែប្រែកាឡាមកជាស្ដេចហើយដើម្បីបូជាថ្វាយព្រះគោដំតែលោកបញ្ជូនយានប្រជះមកខ້ອຍក្រោយមកដល់ស្ថានលើដើមពោធិព្រឹកអញ្ចឹងព្រះសិអាក៏ត្រូវចុះមកដែរអញ្ចឹងបានក្នុងកពីក៏ប្រាប់ប្រាប់ថា5ព្រះអង្គនេះសំដែងបរិហាត្រង់ ធ្វើយមកៈបដិហាចុះអំពីទេវលោកមកណាឃើញទេបាទនេះនេះ5នេះ4ព្រះអង្គទ្រង់ឧបដឹកហើយអង្គទី5និងឧបដឹកតទៅវិញណាអង្គទី5គឺព្រះជាអាហ្នឹងអញ្ចឹងណាអស្ចារ្យអញ្ចឹងហើយកពីលោកកម្ដៅមកຕົកហើយជ្រាច់ហើយដោយស្មាឧបាសិកានេះដែលគាត់ធ្លាប់មកគោរពនេះហើយគាត់ធ្លាប់បានជួប អ្វីអ្វីដែលព្រះអង្គប្រដិស្ថាននៅទីកន្លែងនេះគាត់មកទាន់គាត់មកបានជួបគេឆ្ងល់រឿងអមនុស្សព្រះអង្គលើឆ្លៀតកម្មសួរព្រះអង្គតិចពួកអមនុស្សហ្នឹងព្រះអង្គចង់ដែងថាវាមានណាវាទុំវាតោងដោយសារតែវិញ្ញាណធាតុអញ្ចឹងណាអញ្ចឹងមនុស្សហ្នឹងមិនមិននៅទេហ្នឹងខ្លួនឯងទេហ្នឹងហ្នឹងអាហ្នឹងពួកអមនុស្សហ្នឹងគឺវាវិញ្ញាណធាតុហ្នឹងគឺវាទុំវាតោង ឧទាហរណ៍ថាមនុស្សណាបើវាមានបាបគឺវាតោងមនុស្សហ្នឹងទៅខ្មោចហ្នឹងក៏វាជាអមនុស្សបើវាខ្មោចហ្នឹងវាមានបាបកាលវារស់នៅជាមនុស្សវាមានបាបដល់វាស្លាប់ទៅអាវិញ្ញាណហ្នឹងវាដាច់ខ្យល់ចេញពីខ្លួនមនុស្សហ្នឹងទៅវាលែងមានដង្ហើមពីមនុស្សហ្នឹងទៅវាចេញមកវាទៅតោងអ្នកដតីចឹងទៅទេអ្នកឲ្យអ្នកដតីហ្នឹងវាកើតរោគឬវាភ័យខ្លាចឬក៏ថាវាធ្វើឲ្យ ប្រកាច់ប្រកិនដោយដោយអំណាចនៃខ្មោចហ្នឹងវាអត្តពលមានបាបកម្មវាវិលនៅវល់វល់អញ្ចឹងវាទុំវាតោងអញ្ចឹងទៅវាកាច់មនុស្សណាតទៅទៀតដើម្បីឲ្យបានជាគ្នាឬយកទៅធ្វើជាអាហារអាហារវាស៊ីណាណាវាស៊ីវាដៀមវាជក់ឈាមជក់អីចឹងទៅមនុស្សណាមានបាបវាទុំ សាច់ឈាមអញ្ចឹងទៅវាជក់ស៊ីអញ្ចឹងទៅនៅវាមានប្រែតរក់ដេឆានអសូរកាយអាបាយភូមិហ្នឹង4ហ្នឹងគឺហ្នឹងសពួកបាបហ្នឹងគឺបើវាទុំតោងទៅលើអ្នកណាគឺវាកាច់អ្នកហ្នឹងតលបានអញ្ចឹងទៅបើមិនអញ្ចឹងទេអ្នកហ្នឹងធ្វើទ្រាំអត់បានទៅសែនទៅអីយកនេះយកនោះ យកទៅដាក់ឲ្យស៊ីយើងទៀតថ្ងៃក្រោយមកកាច់ទៀតណាតែណាទៅទៀតតែធ្វើម៉េចកុំឲ្យមកវិញកាច់អាហ្នឹងបើតាមនិយាយទៅផលប៉ុន គេថាតលកូននឹងខំប្រឹងសាងប៉ុនឲ្យឧទ្ទិសជូនទៅតែអ្នកនឹងសាងទៀតតអ្នកនឹងសាងបានល្អបានទៅបានបុណ្យអ្នកនោះទទួលបានបើអ្នកនេះសាងអត់ល្អ ផលហ្នឹងអត់បានដល់អ្នកចែកឋានហ្នឹងទៅទេនៅតែមកកាច់តោងជាប់ចឹងមកចាំវាធ្លាប់មកម្ដងមកទៀតណាវាវានៅតែមកតោងមកទុំចឹងអញ្ចឹងវានៅទុំតាមជាងតាមអីចឹងទៅ